អូទូរៀងកិច្ចសាលាអេទូរៀងកិច្ចសាលាអេណាបើប៉ិនមេដៃសោះចេះមានសង្សារហើយណែសោះ30នាក់ឯងជាប់លេខ30អញ្ចឹងអេមើលកូនគេទៅមើលទៅនោះគេគ្មានមេបាពិតប្រកបទេតែគេរៀនបានជាប់លេខ1រហូតណាគេមិនដែរអស់លុយបង់ថ្លៃសាលាមករៀលទេណាកូនគេវាចម្រុងចម្រើនអញ្ចឹង ជំរាបសួរម៉ែចានេះកូនមកពីរៀនហើយណានេះគឺជាម្ហូបដែលកូនចូលចិត្តណាអូយឆ្ងាញ់មកទៀតហើយម៉ែអរគុណណាម៉ែចាកូនស្រឡាញ់ម៉ែចាម៉ែក៏ស្រឡាញ់កូនដែរតែបើស្រឡាញ់ម៉ែណានេះញ៉ាំហូបឲ្យច្រើនច្រើនលើនៅណាចាម៉ែ cho Hiền à Ôi cho Hiền đã chết á Màu mồm được Ngon đây vậy Vì si ấy mình chọn lại nuôi hoặc hai rồi Giờ lên cho lắm Bi ai nhá, mơ vi lọ chừng con mình Mình sao mà nhá Mai bay nhom được xa tờ viên á ម៉ែវាយដោយសារតែជាប់លេខ30ទេអីទោះបីជាខ្ញុំរៀនមិនប៉ាកែក៏ខ្ញុំជាកូនដែលមានពូជល្អដែរមិនដូចអ្នកខ្លះទេមិនដឹងមានពូជមកពីណាម៉ែជាស្រីម៉ាសាឪវិញក៏មិនដឹងមួយណាដែរសង្ស័យតែឪវាចម្រោះហើយមែនអញចាំបាច់មើងងាយគេដល់មឹងជាស្រីម៉ាសាហ្នឹងមានអីមិនល្អមិនចាំបាច់មើងងាយគេមើ បំបីឯងអត់ដឹងរឿងទេកុំនិយាយណោម៉ាសាធម្មតាមានអីអាម៉ាសាស្អីស្អីនោះហេខ្ញុំចង់និយាយហ៎ខ្ញុំមិនតន់គ្រប់អាយុផងអានឹងគេហៅថាកូនអត់ពូជខ្ញុំមានឪតែមួយខួរក្បាលអត់អញ្ចឹងហ៎មិនដូចគេមានឪច្រើនខួរក្បាលច្រើនអញ្ចឹងហើយបានគេរៀនប៉កែបានហើយបងលេងចង់ស្ដាប់អូនឯងហ៎ ប៉ុណ្ណាប៉ុណ្ណាអាខាងណែដឹងរឿងគេហ្នឹងនិយាយដើមគេហ្នឹងចុះបើហ៊ានប៉ិនប្រកែអញ្ចឹងទៅមិនទៅមិនដឹងល្អមិនទេណែមកញ៉ាំទៅចេតាត្រឡប់មករៀនវិញហើយកូនចាំម៉ែរៀបបាយញ៉ាំណា នោះខ្ញុំមានម្ដាយបែបនេះจิตาจิตากอนจิตากอนចេញមកញ៉ាំបាយមកណាកូនណាจิตาខ្ញុំឆ្អែតហើយខ្ញុំលែងមិនចូលទេអូ ចាចាអញ្ចឹងក៏បានដែរកូនណាអញ្ចឹងពេលណាកូនឃ្លានកូនចេញមកញ៉ាំមុនណាកូនណាជីតាអ្នកកូនទឹកក្រូចសើចឲ្យកូនធ្លាប់ធ្វើចិត្តនោះណា ចាចាអញ្ចឹងថ្ងៃហ្នឹងកូនចង់ញ៉ាំអីម៉ាក់ធ្វើឲ្យណាហើយកូនដើរទៅសាលាប្រយ័ត្នយ៉ាងតូឡានផងណាកូនណាខ្ញុំធំហើយខ្ញុំចាំមកថែខ្លួនឯងខ្ញុំមិនមែនក្មេងទៀតទេ ុំទៅអីណាកូនវាមិនល្អទេម៉ែបារម្ភពីកូនណាកុំទៅអីណាកូនណាមនុស្សប្រុសមានល្បិចច្រើនណាម៉ែនេះម៉ែជិះបដៅខ្ញុំទៀតបានទេម៉ែបដៅខ្ញុំនឹងម៉ែល្អគ្រប់គ្រាន់ហើយនៅម៉ែមិនដែរចូលសាលាផងម៉ែដឹងអីខ្លះសម័យនេះមិនសម័យទុំទៀវទេម៉ែម៉ែកុំបារម្ភពីខ្ញុំអីខ្ញុំមិនដើរតាមកន្លងម៉ែទេ ដែលត្រូវគេនន្ទាខ្ញុំថាជីកូនអត់ពូច

vậy đó ok bắt. à. Dạ. Ừ. ថើបអត់មានជាតិអីបន្តិចថើបមានអារម្មណ៍តិចមើលអូខេហៅឡូបងពងរវល់ជាមួយម៉ាក់បងបងអូនមានផ្ទៃពោះហើយហើយ យកកូននឹងចេញទៅថាម៉េចយកចេញក្រែងបងសន្យាជាមួយអូនថាបងនឹងទទួលខុសត្រូវលើអូនហើយបងរៀបការជាមួយអូនយើងបែកគ្នាទៅម៉ាក់បងមកខលបងជាប់ពាក្យជាមួយបងអូនចដូនមួយហើយចុះអូនហើយម៉ាក់បងប្រាប់ថាមិនឲ្យយកមនុស្សស្រីណាចិត្តងារយកមកធ្វើម្ដាយកូនបងទេបងតែនេះពួកយើងមានកូនជាមួយគ្នាហើយ ហើយហើយណៃច្បាស់ហ៎ថាកូននោះកូនរបស់បងហ៎បតោមិនក៏បងនិយាយបែបនេះអូនស្រឡាញ់បងនេះគឺជាកូនរបស់បងអូនស្បត់ក៏បានដែរណាហើយបានហើយបានហើយអូនឯងចិត្តងាយជាមួយនឹងបងក៏ចិត្តងាយជាមួយប្រុសផ្សេងដែរឈប់មករំខានបងទៀតទៅពួកយើងបែកគ្នាទៅចាំបងផ្ញើលើឲ្យយកកូនចេញហើយ នកុំបារម្ភអីបងនឹងរៀបការជាមួយនឹងអូនបងនឹងទទួលខុសត្រូវគ្រប់បែបយ៉ាងហើយអូនគឺជាមនុស្សស្រីដំបូងហើយក៏ជាមនុស្សស្រីចុងក្រោយគេតែមួយគត់ cinta con Bakti sayang mak con Mak selain con Mak makan con Con cũng về em đã là con Bakti sayang mak Bakti sayang mak là Mày con sắp tâm កូនគ្មានមុខអីនឹងនរណាទៀតទេម៉ែអាយកូនសំទោម៉ែកូនមិនអាយកូនកូនកើតមកតែជាកូនអត់មួយនោះទេអត់ទេជាតាឲ្យមកសំទោឲ្យមកសំទោណាកូន ដែលម៉ែត្រូវឲ្យគេមើលងាយកូនមកពីម៉ែរំលងបានកំពុងកពូមកពីចំណេះដល់ឯងម៉ែដាក់សុភ័ក្រសំការងារគេគ្រប់កន្លែងសំបីតែលៀងចាត់ក៏គេមិនឲ្យម៉ែធ្វើដែរ Bene, bene Conce, Mike mi lôi mà riêng tê Mike cái thương cho trời cho nó Rốt thưa anh Rốt phải kém hơn ngay còn bạn tư mà sống to Bạn tư mà អីនឹងកូនបានទេទេម៉ែអាយកូនសុំទោសម៉ែអាយកូនកូនទេកូនមិនកូនទេម៉ែទេដែលជាអ្នកកប់កាលពីដល់8ឆ្នាំមុនតែ សើតែម៉ែផ្លើតផ្លើតមកចាញ់ពាក់លងលងមកពុករបស់កូននៅថ្ងៃ14ខែពេថ្ងៃដែលបងសោកសានេះហើយកាលថ្ងៃបុណ្យសង្សារខ្ញុំទៅជាមួយយើងបានតែម្ដងទេហើយចិត្តងាយដូចយើងនេះខ្ញុំមិនដឹងថាកូននេះជាកូនរបស់ខ្ញុំទេស្ដាប់ណាមានជំរឿនពីរ 1យកកូននេះចេញ2ຕົកកូននេះតែយើងចាប់គ្នាបងបងកុំទៅអីខ្ញុំមានកូនជាមួយគ្នាហើយបងកុំទៅចោលអូនអីម៉ែក៏អកូនទេតែប៉ុនពុករបស់កូនអត់បានស្ដាប់ទេតែគាត់បានបងបងមកពេលនោះម៉ែចង់សម្លាប់ខ្លួនណាស់ tomater! Chẳng trời bắt trên mặt tao sự Tao mới rút hột màu Đi hại Đi hại chỉ từ ngày mà rồi đó Đến ngày buồn xấu xa Mình cười Mình cười cảm gì Kalaban ko. <laughs> ស្ត្រីអ្នកដ៏អស្ចារ្យម៉ែអាចលះបង់អ្វីៗគ្រប់យ៉ាងដើម្បីកូនមិនថាទាំងជីវិតដោយមិនត្រូវការការតបស្នងម៉ែអាចជាស្ត្រីមិនល្អតែម៉ែជាស្ត្រីម្នាក់ដែលស្រឡាញ់យើងបំផុតបើស្រឡាញ់ម៉ែសូមកុំយកថ្ងៃ14កុម្ភៈនេះមកបំផ្លាញអនាគតរបស់ខ្លួនសម្រាប់ខ្ញុំខ្ញុំពិតជាមានមោទនភាពមែនទែនដែលបានដឹកនាំរឿងអប់រំមួយនេះព្រោះរឿងអប់រំមួយនេះវាជាសារដ៏សំខាន់សម្រាប់យុវវ័យជាដើមទុនក្នុងការគិត ក្នុងឱកាសថ្ងៃ14កុម្ភៈដែលជាថ្ងៃទិវានៃក្តីស្រឡាញ់ដែលពួកគាត់តែងតែយល់ច្រឡំថាជាថ្ងៃបន់សង្សារហើយសម្រាប់ក្នុងឱកាសនេះដែរខ្ញុំសូមផ្ញើក្តីស្រឡាញ់ទៅដល់ក្រុមការងារទាំងអស់ដែលបានចូលរួមសហការគ្នាផលិតដោយក្តីស្រឡាញ់ដូចគ្នាហើយជាចុងក្រោយខ្ញុំសូមផ្ញើក្តីស្រឡាញ់នេះជូនអ្នកមានគុណរបស់ខ្ញុំទាំងពីរក្នុងនាមខ្ញុំជាអ្នក គ្រប់គ្រងក្នុងការផលិតរឿងមួយនេះសូមសំណូមពរដល់យុវវ័យខ្មែរទាំងអស់ សូមរីករាយនៅថ្ងៃ14កុម្ភៈដោយវិចារណញ្ញាណសូមកុំយកថ្ងៃ14កុម្ភៈមកបំផ្លាញអនាគតរបស់ខ្លួនឯសោះជាចុងក្រោយខ្ញុំសូមចែករំលែកនៅក្តីស្រឡាញ់ចំពោះលោកឪពុកអ្នកម្ដាយដែលបានបង្កើតរូបខ្ញុំមកខ្ញុំពិតជាសប្បាយរីករាយខ្លាំងមែនតើដែលបានចូលរួមផលិតរឿងអប់រំខ្លីមួយនេះហើយក៏ វាមានការលំបាកដែរសម្រាប់ការផលិតមួយនេះដោយសារវាមានពេលវេលាខ្លីហើយប៉ុន្តែដោយសារតែខ្ញុំបានធ្វើការជាមួយនឹងបងបងហើយក៏ដូចជាសិល្បករសិល្បករនីរបស់យើងដែលគាត់មានបទពិសោធន៍ច្រើនហើយគាត់យល់ប្លង់គាត់យល់អីអញ្ចឹងវាធ្វើឲ្យខ្ញុំភាពងាយស្រួលរបស់ខ្ញុំវិញ វា ធ្វើឲ្យការផលិតនឹងលឿនអឺខ្ញុំសូមសំណូមពរដល់យុវវ័យទាំងអស់គុំយកអឺ ទិវាបុណ្យនៃក្តីស្រឡាញ់នេះធ្វើថ្ងៃផ្ដេសផ្ដាស់ដែលធ្វើឲ្យមានវិវិដិសារីដល់ខ្លួនឯងមួយជីវិតក្នុងឱកាសទិវាបុណ្យនៃក្តីស្រឡាញ់មួយនេះខ្ញុំសូមបង្ហាញការស្រឡាញ់របស់ខ្ញុំជូនទៅដល់អ្នកមានគុណរបស់ខ្ញុំទាំងពីរហើយខ្ញុំចង់ប្រាប់ថាប៉ាម៉ាក់គុណស្រឡាញ់ប៉ាម៉ាក់